លីអូណែលមេស៊ីហើយនឹងជាមួយនឹងអឺបាទរ៉ូនដូគាត់ដល់ពេលវេលាវ័យរបស់គាត់ហើយ បាទដល់ពេលដែលយើងត្រូវទៅរកកីឡាករថ្មីទៀតជា idol របស់យើងហើយគាត់នឹងខ្លាចទៅជា legend ហើយគាត់ពីរនាក់នេះនោះបាទហើយសម្រាប់កីឡាករថ្មីថ្មីមកកណោជំនាន់ក្រោយទៀតมันនាំគ្នាគ្រប់គ្រង Phil Foden អីចឹងទៅបាទ Erling Haaland Kylian Mbappe អីចឹងមកបាទប្រិមិត្តស្មាគ្រប់គ្រងគាត់ពីរនាក់បានដល់អាយុ90អីបាទច្រើនណាស់5ឆ្នាំទៀតគាត់ឈប់លេងរៀងខ្លួនហើយ បាទបាទរតនាហេង CR7 អាចនឹងទៅ PAG អត់តើព័ត៌មានមួយណាដែលប្រិមិត្តគិតថាគាត់នឹងអាចទៅ PAG បានបាទតើ CR7 ទៅ PAG ដើម្បីអ្វីតើមានព័ត៌មានមួយនេះដែលលហិតលៀងទេដែល PSG តាក់ទងជាមួយនឹង Cristiano Ronaldo មាន ពេលដែល Cristiano Ronaldo នៅ Juventus ប៉ុន្តែឥឡូវនេះមានវត្តមានរបស់ Lionel Messi ដូចខ្ញុំជម្រាបជូនប្រិយមិត្តចឹងសម្រាប់គាត់ទាំងពីរនាក់វាដូចជាពាក្យមួយដែលគេនិយាយថាភ្នំមួយ มันអាចមានខ្លាពីរបានទេពួកគាត់មិនអាចនៅជាមួយគ្នាបានទេបើទោះជាពួកគាត់លេងប្រយុទ្ធជាមួយគ្នារោលខុសគ្នាក៏ពិតមែនប៉ុន្តែពួកគាត់នៅតែមិនអាចលេងជាមួយគ្នាបានមូលហេតុដូចលើកឡើងអញ្ចឹងភ្នំមួយមិនអាចមានខ្លាពីរទេបាទពួកគាត់ទាំងពីរនាក់ចាត់ទុកថាការដែលពួកគាត់លេងជាមួយគ្នាប្រកួតប្រជែងគ្នាគឺជារឿងមួយដ៏អស្ចារ្យសម្រាប់ពួកគាត់ទាំងពីរនាក់ប៉ុន្តែបើឲ្យពួកគាត់ទាំងពីរនាក់គិតថានឹងលេងជាមួយគ្នានោះគឺអត់ទេ បាទរ៉ូណាល់ដូនៅតែគិតថាលីយ៉ូណែលមេស៊ីគឺជាដៃគូប្រកួតប្រជែងមួយដ៏ល្អរបស់គាត់ហើយលីយ៉ូណែលមេស៊ីក៏គិតដូចគ្នាដែរសម្រាប់គ្រីស្ទីណូរ៉ូណាល់ដូរ៉ូណាល់ដូគឺជាដៃគូប្រកួតប្រជែងមួយដ៏ស៊ីសាច់ហត់ឈាមជាមួយនឹងគាត់បាទប៉ុន្តែពួកគាត់មិនបានមានកំហឹងវាយគ្នាទេបាទវាយគ្នាតែ fan ដែរបាទយក fan នឹងជេរគ្នាដូចជុះបាទវាយគ្នាទៀតបាទអ្នកខ្លះហ្នឹងដុតផ្ទះទៀតបាទតែបើសិនជាយើងនិយាយអំពីគាត់ពីរនាក់នោះបាទណាត់គ្នានោះបាទកាទៀវកាហ្វេរាល់ថ្ងៃ បាទអញ្ចឹងសម្រាប់បាទតាក់ទងជាមួយនឹង CR7 ទៅកាន់ប៉ារីសគឺមិនមានទេ បាទរឿងរ៉ាវនេះត្រូវបានបញ្ចប់ហើយបាទអឺហ្នឹងហើយតារាតាក់ទងជាមួយនឹង Cristiano Ronaldo តាក់ទងជាមួយនឹងបញ្ហាបញ្ចប់អាជីពរបស់គាត់គាត់បានធ្លាប់បានលើកឡើងហើយគាត់ចង់បញ្ចប់អាជីពនៅក្លឹបដើមរបស់គាត់គឺ Sporting បាទមុននឹងគាត់បញ្ចប់អាជីពហើយបើសិនជាយើងនិយាយទៅអាចនឹងឥឡូវនេះ36ឈានចូល37បាទគាត់អាចនឹងនិយាយបានថា 4ឆ្នាំទៀតបាទយើងនិយាយចឹងណាថាអាយុ40ឆ្នាំអញ្ចឹងយើងនិយាយថា4ឆ្នាំទៀតអាជីពរបស់គាត់នឹងត្រូវចប់ហើយបាទចង់ចប់ហើយអញ្ចឹងមានន័យថាអាចនៅក្នុង World Cup អញ្ចឹងគាត់ប្រហែលជានៅសល់រយៈពេល1ឆ្នាំចុងក្រោយគាត់អាចនឹងទៅ Sporting ដើម្បីបញ្ចប់អាជីពនៅទីនោះបាទបន្តមកទៀតអាចនឹងបន្តការងារជាមួយនឹងអ្វីផ្សេងទៀតជាមួយនឹងបាល់ទាត់ដដែលបាទសម្រាប់ការលើកឡើងរបស់កីឡាករទាំងពីររវាងលីអូណែលម៉ាស៊ីហើយជាមួយនឹងគ្រីស្ទីណូរ៉ូណាល់ដូ គេធ្លាប់សួរថាតើគាត់ទាំងពីរនាក់នេះមានគោលបំណងចង់ខ្លាចទៅជា manager ដែរឬទេក្នុងនោះផងដែរសម្រាប់ Cristiano Ronaldo គាត់ថាគាត់ចង់បាទគាត់នឹងអាចនឹងវិវត្តខ្លួនទៅកាន់ជា manager ប៉ុន្តែសម្រាប់ Lionel Messi វិញគាត់អត់ចង់ខ្លាចជា manager ទេគាត់គ្រាន់តែចង់ខ្លាចទៅជាការបាទគាត់គ្រាន់តែចង់មានការងារមួយ នៅ ក្នុងពិភពបាល់ទាត់ចាការងារដែលគាត់បានបង្ហើបនឹងគឺជា Sporting Director Sport Director មិន Sporting ទេគឺ Sport Director បានន័យថាប្រធានផ្នែកកីឡា បាទរបស់ក្លឹបហើយមិនបាច់ទៅរកណាឆ្ងាយទេលីអូណែលមេស៊ីទៅធ្វើការនោះឯងគឺមានតែ បាសេឡូណានេះឯងបាទបាទ Greenwood ទេខៀវសុភីបាទ Greenwood ដែរ Greenwood ដូចជាមួយរយៈនេះប្របាតិចបាទប្រិមិត្តតែថាឲ្យគាត់បាទលេងអាសាសុទ្ធហ่ะបាទតែមកចុងក្រោយនេះក៏អាស៊ីបានមកគ្រាប់ដែរបន្ទាប់ពីបោះឲ្យ Fred បាទ Mikel Mikel Po ពូមួយបារូណដូទៅរៀលម៉ាឌ្រីតមុនឆ្នាំ2009គាត់អាចឈ្នះស្បែកជើង មានច្រើនអត់ករណីគាត់លេងតែមួយក្លឹបករណីនេះប្រិមិត្តបាទបើតាក់ទងជាមួយនឹងការសំណួរសួរទៅកាន់គ្រីស្ទីណូរ៉ូណដូប្រិមិត្តសួរបែបអញ្ចឹងគឺពិបាកបន្តិចបាទពិបាកបន្តិចអ្វីទៅដែលហៅថាលំបាកពេលខ្លះក្លឹបមិនប្រកាសថាកីឡាករល្បីទៅកាន់ក្លឹបមួយនោះគឺគាត់ទទួលបានអ្វីគ្រប់បែបយ៉ាងទេបាទ សំណួររបស់រពោសូតារងដូទៅរៀនម៉ាឌ្រីតមុន2009គាត់អាចនឹងឈ្នះស្បែកជើងច្រើនអត់ស្បែកជើងមាសច្រើនអត់ករណីគាត់លេងតែមួយក្លឹបចុះខ្ញុំសួរប្រិយមិត្តវិញថាតើមុននឹងការពំនាំគ្រីស្ទីណូមកកាន់អូត្រាហ្វតតើអ្នកណាអ្នកមើលឃើញបាទហើយចំណុចត្រង់នេះវាសនារបស់មនុស្សយើងមិនអាចមើលឃើញទេ បាទពេលខ្លះយើងគាត់ថាបើគាត់ទៅនេះល្អដល់ពេលគាត់ទៅមែនបែរជាមិនល្អបាទពេលខ្លះយើងមើលអត់ឃើញទេបាទចំណុចអត់នេះ ដូចជាការលើកឡើងរបស់ប្រិមិត្តថាក៏ដូចជាខ្ញុំលើកឡើងដូចគ្នាបើសិន Cristiano Ronaldo មកកាន់ Manchester United វិញក៏រងចាំតែសុទ្ធទៅសិតតែតំបន់បំរើប៉ុន្តែទីបំផុតអ្វីដែលប្រិមិត្តបានឃើញយ៉ាងណាវិញបាទអ្វីដែលយើងគិតពេលខ្លះមិនប្រកាសថាដូចអ្វីដែលផ្ទាល់នោះទេបាទអញ្ចឹងប្រិមិត្តបានឃើញទេអញ្ចឹងដូចជាករណីផ្ទាល់ Eden Hazard Eden Hazard នៅ Chelsea ល្អណាស់ ហើយនៅពេលផ្លាស់ទៅរៀលម៉ាឌ្រីតប្រិមិត្តគិតក្នុងចិត្តមកវិញថារៀលម៉ាឌ្រីតហាក់បីដូចជាសេះដុសគេថាខ្លាដុសស្លាបអញ្ចឹងបាទខ្លាំងណាស់ល្អណាស់បាទហាសាតនៅឆេលស៊ីល្អណាស់ទៅរៀលម៉ាឌ្រីតប្រកាសជាអែមហើយទៅដល់ពងឈឺរហូតអញ្ចឹងអ្វីគ្រប់បែបយ៉ាងយើងពិបាកដឹងណាអញ្ចឹងបើនៅក្នុងឆ្នាំ2009ទៅដល់រៀលម៉ាឌ្រីតរៀលម៉ាឌ្រីតមិនដាក់គ្រីស្ទីណូរ៉ូណូលេងសួរថាកើគ្រីស្ទីណូរ៉ូណូបានអីមាសបាទកុំភ្លេចថាកីឡាករច្រើនណាស់ ដែលត្រូវបាន Real Madrid បាទយកទៅ បង្ខាំងទុកទូយ៉ាង មានដូចជា Owen ជាដើមកីឡាករមួយចំនួនទៀតកាកាបាទសិតតែត្រូវបានបង្ខាំងទុកដោយ Real Madrid បាទអញ្ចឹងខ្ញុំនិយាយចឹងមិនមែនប្រអាប់ទៅកាន់ Real Madrid ទេប៉ុន្តែ ពេលខ្លះកីឡាករគាត់ត្រូវប្រកួតប្រជែងគ្នាពេលនោះគឺគាត់ប្រកួតប្រជែងមកគេអត់បានទេធ្វើមិនទៅអាហ្នឹងវាអញ្ចឹងណាបាទបាទងាយស្រួលទេប្រិមិត្តនៅតែសួរតាក់ទងជាមួយនឹងតើ តកតងនឹងគុណសម្បត្តិអ្វីខ្លះដែលគាត់អាចធ្វើប្រធានក្រុមបាន ទី1ចាស់ចិត្តចាស់គំនិតអាយុរៀងច្រើនជាងគេបន្តិចទី2គាត់គឺជាអ្នកនាំលេង នៅ ក្នុងក្រុម បាទអញ្ចឹងមិនមែនចេះតែគ្រូចេះតែជ្រើសទេណាប្រិមិត្តរឿងកាពីតែនក្រុមនេះមិនមែនគ្រូចេះតែជ្រើសទេ បាទហើយក៏មាន ការយល់ព្រមពីសមាជិកក្រុមដូចគ្នា មិនមែនគ្រូជ្រើសរើសហើយ សមាជិកក្រុមគេអត់ព្រមក៏អត់កើតដែរ អញ្ចឹងជំរាបជូនទៅកិនប្រិមិត្តអញ្ចឹងគឺថាអាចនឹងមានអាយុជាមួយនឹងបទពិសោធន៍ខ្ពស់ហើយបូករួមតែទាំងបាទគេហៅថាមានភាពជាអ្នកដឹកនាំល្អក៏ដូចជាត្រូវបានគ្រប់គ្រងដោយសមាជិកក្រុមដូចគ្នាបាទមិនមែនគ្រូចេះតែដាក់ឲ្យចូលលេងបានទេសមាជិកក្រុមគេងក់ក្បាលដែរបានគ្រូអាចតែងតាំងគាត់ គឺជាកាពីតែនក្រុម បាទបើសិនជាយើងគិតនៅឲ្យស្រួលស្ដាប់ បើសិនជាកូនក្រុមមិនព្រម កូនក្រុមមិនសប្បាយចិត្តជាមួយនឹងកាពីតែនសួរថាតែង តាំងកាពីតែនទៅល្អទេអត់ទេចំនួនក្នុងក្នុងក្រុមបាទអញ្ចឹងដូចគ្នាអញ្ចឹងបាទហើយប្រិមិត្តបាច់សង្ស័យទេ បាទមកដល់ពេលនេះបាទសម្រាប់បាទ website បាទរឿងជប៉ុនអាភិសអីបាទត្រូវបានបិទហើយបាទអញ្ចឹងចូលរួមសោកស្ដាយសម្រាប់មើលរឿងអ្នកមើលរឿងហ្មងបាទបាទចូលរួមសោកស្ដាយដល់អ្នកមើលរឿងផង បាទបាទសំឡេងមុននិយាយអញ្ចឹងបងបងបាទមានបញ្ហាបន្តិចបាទអត់អីទេបាទធ្វើមិនអាចថតរឿងជប៉ុនបានបាទអត់ដឹងទេបាទបាទចន្ទ្រាសិតចិត្តស្មោះបាទមែនញូដកអាឃ្លោកចេញពីកាប់តែននៅនៅបាទប៉េងឈុនរៀលឆ្លាតណាស់ទិញកលាករល្អមកទុកបាទវាពិបាកដែរពេលខ្លះគាត់ទិញមកដល់ពេលកលាករដែលកំពុងតែនៅហ្នឹងគឺកលាករគេលេងល្អជាងដល់ពេលយកកលាករដែលគាត់មើលទៅឃើញថាល្អយកមកដាក់ចូលក្រុមពឹបលេងអត់ត្រូវគ្នា គាត់លែងដាក់បដោយបាទមែនស្ទីយប់នេះមិនសូវទុកចិត្តសោះបាទជំរាបជូនប្រិយមិត្តចឹងណាបាទយប់នេះប្រិយមិត្តដែលវិនិយោគអាចកាត់បន្ថយចំនួនវិនិយោគទៅណាបាទព្រោះយប់នេះអត់ស្រួលទេបាទយប់នេះអត់ស្រួលទេសម្រាប់ការវិនិយោគបាទព្រោះថាយប់នេះនឹងសិតតែជាហៅថាក្រុមបាទលេងប្រគ្រប់កិច្ចបាទ បាទរឿងគេបិទខ្ញុំមិនដឹងបាទ home screen បាទស្ដីបាទអឺតាក់ទងជាមួយនឹងការបិទបើចិត្តប្រឡងបាក់ដប់បាទអឺបាទអើយឈប់ជេរគ្នាទៅប្រិមិត្តបាទម៉ាលីគីឬថាមេស៊ីមានទំនាស់ជាមួយគោបាទពូឆេទីណូក្នុងបន្ទប់សម្លៀកបំពាក់ដូចអត់មានទេបាទ អ្នកដែលកំពុងតែតគ្នានឹងគឺបានព័ត៌មានដូចជាឧបាមាយ៉ាងហើយជាមួយនឹងមីកែលអតេតាបាទបាទសួស្ដីបង home screen បាទសួស្ដី home screen បងសំគុលអាឃ្លោកវាឈប់ឃ្លោកមើលបាទឃ្លោកអីណានោះវិញបាទមែនយូ top 4ហើយយ៉ាប់ហើយឡាយយើងតែឡាយយើង MC ភាគខ្វះខាតរបស់ក្រុមកម្ពុជានេះមកអូយបាទតែពួកខ្ញុំនិយាយហើយអស់ហើយតែតងជាមួយនឹងកម្ពុជារបស់យើងមានការខ្វះខាតបើសិនជាយើងនិយាយវិញឥឡូវបើសិនយើងនិយាយភាពល្អវិញ បាទប្រេះបាល់លឿនការបោះបាល់ឲ្យគ្នានឹងគឺមានប្រសិទ្ធភាពខ្ពស់បាទខូចបាល់តិចបាទតែបើសិនជាយើងនិយាយអំពីភាពបែមិនសូវជាល្អរបស់យើងវិញគឺការបញ្ចប់ទី មានន័យថាការរកគ្រាប់បាល់នៅពេលដែលទៅដល់មុខទីគេអត់យើងអត់ទាន់ដឹងបែងចែកបានថាតើគួរតែបោះតើគួរតែបញ្ជូនឬក៏គួរតែសុទ្ធអាចំណុចកន្លែងហ្នឹងហើយ បាទអញ្ចឹងហើយចំណុចពេលហ្នឹងមួយចំណុចទី2តកតងជាមួយតំបន់ការពាររបស់យើង បាទបើសិនជាយើងលេងជាមួយនឹងខ្សែបញ្ជត់របស់គេមានមាត្រធំជាងយើងការពាររៀងយ៉ាប់បន្តិចបាទតួយ៉ាងដូចមួយម៉ាឡេស៊ីប្រហែលមកឃើញហើយតំបន់ប្រយុទ្ធរបស់គេគឺធំធំជាងតំបន់ការពារយើងអញ្ចឹងដល់តែការពាររបស់យើងនឹងមានការផ្លាស់ប្ដូរជាមួយនឹងកីឡាករខ្សែការពារយើងធំធំបន្តិចបានអាចបិទគេស្រួលបាទហើយបើសិនជាយើងនិយាយទៅសន្ទុះរបស់យើងគឺស្ថិតនៅក្នុងនេតិទីចាត់ជាងគឺយើងមានការធ្លាក់សន្ទុះច្រើនបាទអញ្ចឹងមាន3ធំហ្នឹងទី1គឺយើងអឺ តំបន់ប្រយុទ្ធរបស់យើងគឺមិនទាន់អាចសម្រេចចិត្តបានថាតើគួរតែធ្វើយ៉ាងណាដើម្បីរកគ្រាប់បាល់ទី2តំបន់ការពាររបស់យើងនឹងគឺហាក់បីដូចជាបើសិនជាមានគេមៀតធំជាងយើងយើងពិបាកនៅក្នុងការបិទបាទអញ្ចឹងតែប៉ុណ្្នឹងទេបាទតើអត់មានអីច្រើនទេបាទសម្រាប់កម្ពុជារបស់យើង